សូមអនុមោទនាស្ដាប់នៅពធដូចតទៅថ្ងៃ15កើតខែស្រាប់ឆ្នាំនេះចត្វាស័កពុទ្ធសករាជ2546គឺជាថ្ងៃឧបោសថកុសលនៅពុទ្ធបរិស័ទ បានមានប្រសាទពាជ្យជ្រះថ្លាដើម្បីស្ដាប់លោកធម៌ទេសនាក្នុងខែរសៀលនៅក្នុងពុទ្ធមណ្ឌលវិបស្សនាធរៈនៃព្រះជន្មចក្រកម្ពុជាក្នុងអត្តរៈគុំសោដល់ស្លឹកមានលិខិតកណ្ដាលក្នុងពេលនេះសូមសម្ដែងពីទៅចន្ទប័ណ្ណតាមលំដាប់ នៅក្នុងព្រះពុទ្ធសាសនាព្រះសម្ដែងថាធម៌នឹងមានព្រួយណាអ្វីដែលដែលធ្វើដំណើរទៅមានទិសដៅមានគោលឥឡូវនេះពុទ្ធសាសនាតើមានទិសដៅទៅខាងណាទីបំផុតនៅខាងណាចំណុចខាងចុងបំផុត នៅខាងចុងបំផុតគឺប្រះនិព្វាននេះប្រះនិព្វាននោះគឺជាត្រួយរបស់ពុទ្ធសាសនាគឺជាកន្លែងដែលពុទ្ធសាសនិកក៏បីធ្វើដំណើរទៅដល់ទីបំផុតនៃព្រះនិព្វានព្រោះព្រះនិព្វានជាកន្លែងមិនមានទឹកណាមិនមានទឹកទេ មិនមានទុកកើតក្នុងខណ្ឌសង្កៈនិព្វានអត់មានខណ្ឌទេណាអត់មានខណ្ឌទេអត់មានរូបខណ្ឌវេទនាខណ្ឌបញ្ញាខណ្ឌចង្ខារខណ្ឌវិញ្ញាណខណ្ឌនិព្វានអត់មានរូបគ្រប់បីឃើញគ្រប់បីកម្មយកគ្រប់បីលឺគ្រប់បីដឹង អត់មានរូបទេអត់មានមហាពុទ្ធរូបអត់មានអតាពីរូបជាពិសេសគឺរូបរាងកាយយើងម្នាក់ម្នាក់ដែលកំពុងតែមាននេះដល់ពេលទៅដល់ប្រណពានមានរូបនឹងទេមិនមានរូបទេហើយប្រណពានក៏មិនមានភាពស្អាតស្អាយរីករាយសប្បាយកើតទុកទោមនោះឬក៏ធ្វើហើយហើយនោះទេអត់មានទេ ហើយតែមកពេលព្រះអង្គមានចង់ចាំចំណាំបានថានេះថានោះឬក៏ដឹងឬក៏គិតអីដឹងអីអញ្ញតោះណាចាំបានថានិព្វានមិនមានខណ្ឌនឹងមានខណ្ឌទេខណ្ឌ5អត់មានទេបានគេហៅសញ្ញតៈសញ្ញតៈនិព្វានបាននៅសញ្ញព្វានសូន្យចៈនិមិត្តណា សូមចាក់ដីទឹកសូមចាក់លឿនសូមចាក់ប្រាំងអញ្ចឹងនិព្វានវាសល់អីនៅសល់អីនៅពេលពីប្រនិបត្តិទៅនិព្វានវាសល់ផលញាណវាប្រៀបដូចជាប្រេងដូងអញ្ចឹងប្រេងដូងកើតពីអីប្រេងដូងកើតពីស្ទិះដូង ហើយស្ទិះដូងកើតពីណាមកកើតពីដូងកើតពីខ្សែដូងអញ្ចឹងវាយកដូងមួយមកហើយវាបកបកសម្បកអស់នឹងទៅនៅរលានៅសាច់ខាងក្នុងហើយគឺកពុះណែបាត់ណាបាត់សំណោនៅរលាគឺពុះពុះទៅពីកោះកោះយកសាច់ដូងទៅគឺបោះរលាដូងចោលទៅទៀតហើយដល់ពេលពីកោះទៅ គេយកដុំនៅគេកោះនេះគេយកទៅដាក់ទឹកច្រវាច់វាច្រវាច់ទូច្រវាច់គូទៅអាសាតែជាតិជាតិទឹកដុំគេខ្ទើខ្ទិះហ្នឹងហើយគេបោះចោលចាកទៅទៀតហើយគេយកជាតិខ្ទិះដុំដែលគេមានលឺឡំដោយទឹកវាយកទៅស្លោវាទៅចម្រាញ់វាទៅវាយូរនៅសល់ប្រេងដូងណាអស់ អាលីនោះសល់ប្រេងដូងប្រេងដូងទុកចោលក៏មិនស្អីយកទៅដាំកំដប់មិនដូចផ្លែដូងទេអញ្ចឹងផ្លែដូងទុកដូចខណ្ឌ5ចាប្រេងដូងទុកដូចជាត្រាស់និព្វានណាខណ្ឌ5គឺជាពឿផ្លែដូងហើយជាពឿផ្លែដូងអញ្ចឹង ដូងនោះបើសិនជានៅទាំងមូលនៅទាំងសម្បកនៅទាំងសកៃដូងទុំអញ្ចឹងយកទៅដាំដោះណាយកដាំដោះទៀតហើយខណ្ឌ5យើងចឹងដែរបើវានៅរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយមានសេចក្តីប្រកាន់នៅក្នុងកម្មខណ្ឌហ្នឹងគឺនៅកើតទៀតដល់ពេលរាងកាយនេះបែកគ្នាទៅនេះវិតកវិញ្ញាណគេហៅវិតកវិញ្ញាណណា តទៅកើតទៀតហៅផលខណ្ឌវិតកញ្ញាហៅផលខណ្ឌដែលយើងច្រើនយើងខាងក្រៅមកថាពលឹងនេះដួងវិញ្ញាណខណ្ឌពលឹងវិញ្ញាណទៅចោះចោលរូបទៅនឹងវាទៅកើតទៀតហ្នឹងឯងចឹងវានៅកើតទៀតហើយដល់ទៅផលញ្ញាណ ផលយុទ្ធដែលយើងឆ្លចម្រាញ់អំពីខណ្ឌ5នេះដូចជាប្រេងដូងដែលយើងឆ្លចម្រាញ់ពេញអំពីដូងប្រេងដូងនោះវាមិនដោះទេណាយើងដោះទេហើយក៏វាមិនស្អីដែរมันមានពូជសម្រាប់ដោះទេយ៉ាងណាមិញផលវិញ្ញាណនេះឆ្លចេញអំពីវិញ្ញាណនេះនៅវិញ្ញាណនេះផលវិញ្ញាណ គឺគឺស្លវិញ្ញាណហ្នឹងវាសល់ផលវិញ្ញាណដូចជាស្លប្រេងដូងមកទៅជាទិសដូងទៅជាប្រេងដូងនេះយើងស្លអញ្ចឹងបានវិសនទានលោកពោលថាអេកន្តៈបរមសុខអេកន្តៈបរមសុខហ្នឹងនាំពីចិត្តថាអេកអន្តៈនិងបរមញ្ញសុខៈ ទៅកន្តੰបរមង្គសខੰប្រែថាសេចក្តីសុខដ៏ល្អិតមានចំណែកទៅមួយអត់មានគូវិញអញ្ចឹងផលញ្ញាណដែលទៅសោយសេចក្តីសុខនឹងតាមទាននេះมันមានប្រែប្រួលទៅរកដូចទៅទេចឹងបានធម្មទានវិជានិច្ចធម៌ទៀតនិច្ចធម៌ទៀងតែមិនសក់តែសន្តិភាពជាអនត្តាមិនមែន យើងនាំគ្នាវាចង់បានក៏បានទេតែតែនាំមកបនិបត្តិរហូតដល់ដើម្បីបានដោយប្រេងដូងអញ្ចឹងវាជាអនត្តាធម៌វាជានិច្ចតាធម៌វាទៀងតែម្ដងតែវាជាអនត្តាធម៌វាមិនមែនរបស់យើងទេណាយើងតកតនប្រេងដូងវាជានិច្ចតាធម៌គឺវាទៀងណាទៀងតែវាអត់ដោះ ប៉ុន្តែវាជាអនត្តាមិនមែនរបស់យើងទេអញ្ចឹងតើធ្វើមិនបានបានពីតាមទីហេតុបច្ច័យបើរបស់យើងយើងថាអើយព្រះនឹងគៀនមកចិត្តខ្ញុំមកគៀនដើរចូលមកចិត្តយើងហាខ្លួនខ្ញុំក៏ដល់ព្រះនឹងគៀនណែតរីទៅអានឹងអត្តាអញ្ចឹងបើយើងទៅហើយអត់បានអញ្ចឹងដូចប្រេងដូងនឹងអង្គុយហើយប្រេងដូងអើយមកប្រេងដូងអើយមកប្រេងដូងមកអត់ អត់ទេធ្វើមិនទេក៏ក៏យកដងមកបកបកទៅវាយពុះវាទៅកោះវាទៅកោះទៅច្របាច់យកទឹកមកហើយយកវាទៅស្លោទៅបានជាប្រេងដូងអញ្ចឹងនេះវាកើតតតអញ្ចឹងហើយហេតុបច្ច័យខ្ទិះដូងកើតពីការស្លោជាហេតុស្លោស្លោស្លោប្រេងដូងស្លោនៅទីដូងជាហេតុខ្ទិះនឹងកើតពីណាកើតពីដូងវាកោះជាហេតុ ហើយបាននាំទី40ដងតតគ្នាហ្នឹងអញ្ចឹងបានតែព្រឹងដងវាមិនដោះតែវាមិនមែនរបស់យើងទេព្រះនិព្វានជាកន្លែងសុខតែមិនមែនជារបស់ខ្លួនទេវាជាអនត្តាផងពេលយើងប្រាថ្នាអបានទេនិព្វានតទៅតគោរពប្រណិប័តចម្រាញ់កិលេសតណ្ហាឲ្យអស់អំពីខាងសម្ដានបងណា ម៉ោងនោះឈ្មោះថានឹងដល់សន្តិភាពក្នុងបច្ចុប្បន្នគុណភាពមានបច្ចុប្បន្ននៅពីបរៈលោកចឹងបានថាចឹងធនក៏ធ្វើមិនចេះធ្វើអីធនណាខ្លះអញ្ចឹងមានធនអញ្ចឹងមានដើមធន ធေါ်ខាងដើមជឿជឿសទ្ធានឹងធေါ်ខាងដើមជឿសំខាន់ជឿនេះហ្មងបើមិនជឿមិនគោរពមិនប្រតិបត្តិចឹងខនណាក៏លើប្រកាសសខិនព្រីជាធំណាតែមានជំនឿជឿថាតែនពៀនមានមែនហើយជឿថាផ្លូវបដិបត្តិទៅកាន់សន្តិភាពក៏មាន សមណៈនិងព្រាមប្រេប៉ុនបាត់ពុទ្ធអមតកម្មជនភាពក៏មានដូចគ្នាជាអញ្ចឹងជាអញ្ចឹងបានយើងមានសង្ឃឹមដែលយើងអត់ជឿតែជនភាពមានទេហើយអត់ជឿថាផ្លូវប៉ុនបាត់កម្មជនភាពក៏គ្មានដែរហើយក្នុងលើកក្នុងលើកក្នុងអាក្នុងលោកក៏លើកលើដៃនេះអ្នកប្រតិបត្តិប្រតិភាពក៏គ្មានដែរហ្នឹងចាប់ទួអញ្ចឹងចាប់ហើយមានអីទៀតមានធ្វើធ្វើអីអត់មានណាត់ធ្វើទេ អត់ទៅគោរពទៅប្រណិប័តអីទៅអត់ដែរអត់ទៅកាហេតុទឹកអីមកគោរពប្រណិប័តខអីអត់នាំពឿថានាំពឿអត់ជឿអញ្ចឹងបានធ្វើការជឿហើយជឿនឹងទៀតវាតតែមានហេតុមានផលគេហៅជឿឆ្លងលោកនៅកតរៈសធានជឿឆ្លងលោកជឿចំជឿតំណំ អញ្ចឹងបានប្រពុតលោកគួរថាជាហេតុជាផលកុំចេះតែជឿអញ្ចឹងបានពុទ្ធពុទ្ធសាសនាលោកគួរអំពីកម្មសភាវិបកសភាកម្មសកតាសភាតថាគតពោទិសភានេះជាលោកកត្រសភាជានឹងដែលណោទៅនិព្វានកម្មសភាជាទៅលើអំពើអំពើយើងធ្វើនេះល្អណាស់អាក្រក់ អំពើល្អក៏មានអំពើអាក្រក់ក៏មានអំពើល្អកាលណាបើយើងធ្វើហើយអំពើល្អហ្នឹងមុខអតតែងយើងឲ្យបានសុខអំពើអាក្រក់ដែលយើងធ្វើហើយមុខជាតតែងយើងឲ្យបានសុខអញ្ចឹងជឿយ៉ាអ្នកធ្វើអំពើអាក្រក់ស្លាប់ទៅទៅកើតនរកកើតអសូរកាយដេរឆាន មកកើតជាមនុស្សស្រក់ខ្វិនឆ្លងកោពីកំណើនអាយុខ្លីឈឺក្រាំក្រលហិលហាមរកទីចេះខាតភ្លើងចេះស្ទះផ្ទះបាញ់ស្លាប់កូនស្លាប់ចៅបាត់បង់យឺតបាត់បង់ស្លាប់សម្បត្តិក្រឡែងឡើងរហូតដល់សំជៀនទីរហូតដល់ស្លាប់មិនខ្លួនទៅទៀតនេះមិនជាអំពើអាក្រក់ដែលតបតែងតបតែងឲ្យយើងចឹងមិនសំខាន់ជឿហ្នឹងណា អំពើល្អអ្នកធ្វើល្អមានទានសិលភាវនាស្លាប់ទៅតកាយទេវតាកើតចំណងមានស្ដេចកើតហើយការបដិមិនមានមានយុយនយូររកទីចំណេញមានគេស្រឡាញ់ចូលចិត្តមានសត្រូវមានបញ្ញាធ្វើໄວអង្គអាចបដិធានៈស្ដាប់យន្តໄວទៅការរកទីអ្វីអ្វីវាទៅរួចចេះចាំចេះត្រូវ ដែលចេះចាំចំណេញដែលចេះចាំចំណូលនេះមកជឿអញ្ចឹងជឿថាក្រមាន សពទុកឈឺជាឈឺច្រើនឈឺតិចខាតប៉ុណ្ណឹងទាំងអស់គឺមកអំពីចាំខ្លួនឯងជាយ៉ាងហើយសភាពសភាវៈនេះគឺជាសភាវៈបច្ចុប្បន្នយើងមានក្នុងលោកស្រាប់បើយើងមានបញ្ញាដូចថាมันបានជ្រៅមើលទៅឃើញដល់ទីបំផុតនៃកម្មទៅយើងគាត់នឹងគិតខែបច្ចុប្បន្នដល់ដឹង ឥឡូវខ្លួនយើងបលៈពួកយកពួកមកដល់បលៈតាបទៅសួរតែបលៈទេអត់ទៅយកពួកមកបលៈវាបលៈហើយអញ្ចឹងបើយើងទៅងូតទឹកស្អាតទេដាក់សាប៊ូដែរស្អាតទេថាស្អាតតាមមកស្អីមកងូតអញ្ចឹងស្អាតជាខលងូតទឹកជាហេតុយកពួកបលៈជាហេតុបលៈពេញកាយជាផល ហ្នឹងគឺជាភាវៈវាប្រកបទៅជាហ្នឹងទឹកត្រជាក់មិនក្តៅអញ្ចឹងអ្នកគឺទឹកគឺត្រជាក់ភ្លើងមិនត្រជាក់ភ្លើងក្តៅកណាប៉ះនេះណាក៏ហោទៅហើយតងទាំងអស់គឺផលយកដៃទៅលើភ្លើងអាលាអ្នករៀនចេះអ្នកអត់រៀនអត់ចេះតែប៉ុណ្ណឹងយកទៅធ្វើមើលចាំចេះតែអត់យកមើលអត់ចេះនឹងកម្មផលកម្មផលហ្នឹង ហើយប្រពន្ធលោកទេសនាផងហ្នឹងប៉ុន្តែគ្រាន់តែថាព្រះជាម្ចាស់លោកសំដែងរហូតដល់កន្លងលោកតែបញ្ញាបឋិជនយើងយើងមើលឃើញឥឡូវឯងមើលឃើញថាងើទឹកទៅបលាយើងទឹកទៅស្អាតទីទៅឆ្អែតអត់ទីឃ្លៀនដីលាទៅឆ្អែតដើម្បីមើលវិលមកអស់ទីផណោះទីចំណេញមណោះទីអត់ចំណេញ ជេរគេគេផ្ទះមាត់បើមិនជេរគេគេអត់ផ្ទះមាត់ទៅចាប់ប្រពន្ធកូនគេគេយកដាក់ចុងបើមិនចាប់ហើយទៅមានណាគេទៅចាប់អីដាក់គុកនៅផ្ទះអីនោះយើងមើលឃើញត្រឹមប៉ុណ្ណឹងឯងដល់ប្រពុតលោកមើលឃើញហួសនឹងលោកថាប៉ុណ្ណឹងហើយមិនទាន់គ្រប់ទេនៅជាប់ទុកខ្នោះខ្ញុំជាប់ច្បាក់អានឹងអត់ទាន់គ្រប់គ្រាន់ទេនៅស្លាប់ទៅទៅកើតនរកមួយជាន់ទៀត នរកប្រែតអសរកាយដូចរិឆានតែយើងមើលមិនឃើញនឹងនរកនៅណាអញ្ចឹងបានអស់លោកខ្លះលោកជឿកម្មផលទៅបច្ចុប្បន្នតែប្រាក់លោកក៏មិនជឿអ្នកខ្លះមិនដឹងជឿផងសោយទុកសោយសុខកំពុងតែសោយមិនដឹងខ្លួនឯងកំពុងសោយហើយកំពុងកម្មឯងកំពុងតែធ្វើទៅក៏អត់ដឹងទៅព្រៀនអានឹងគេហៅហៅឲ្យជឿងឹតងុលជ្រើជប់ ប្រពុតជាម្ចាស់លោកមានសិទ្ធិចក្ខុមើលឃើញឋាននរកនេះញាតញោមណែបើចង់ប្រណិប័តណែបើចង់ឃើញឋាននរកតើបកើតសិទ្ធិចក្ខុលោកថាចក្ខុអាចដល់ទៅអាចមើលឃើញនរកប្រែតនិងអសុរកាយព្រមទាំងទេវតាផងបានសិទ្ធិចក្ខុ ហើយមើលឃើញទាំងអំពើដែលនាំឲ្យសត្វនោះទៅកើតក្នុងទីនោះទៀតតែមើលឃើញចឹងឥឡូវនេះប្រពន្ធលោកពូចឹងសួរថាយើងជឿអត់យើងជឿក៏បានយើងមិនជឿក៏បានតែចិត្តយើងយើងខំវិភាគហាក់ខ្ញុំជឿទេណែជឿមកមើលឃើញនៅនេះថាមែនហ្នឹងខ្ញុំមើលមិនឃើញមកឲ្យជឿ ហើយចុះវាតថាគិតព្រះលោកសំដែងថាឲ្យចុះភ្នែកយើងមើលមានឃើញណាតើគិតចាក់គប់បានមើលឃើញអញ្ចឹងណែមជឿនត្រូវហើយព្រោះឯងមើលឃើញមកគ្នាភ្នែកភ្នែកណែមហ្នឹងភ្នែកភ្នែកប្រឡាក់ដោយស្គាល់ដែលទូមមើលមិនឃើញរឿងហ្នឹងគេឲ្យគប់ឲ្យចាក់គប់បានឃើញអញ្ចឹងណែមជឿនសំហេតុសំផលហើយនៅតែចាញ់ព្រះណែមលោកថាចង់ឃើញដល់តបចាភោគ ធ្វើសមាធិបើកផ្នែកទឹកហើយបើមិនឃើញបើបានផ្នែកទឹកមើលមិនឃើញហើយសួរតែយើងដែលនាំគ្នាមិនជឿហ្នឹងណាតើយើងទៅប្រចាក់ខុសហើយនៅបើសិនជាមានហើយវាមើលទៅវាអត់មានគួរតែអត់ជឿមែនប៉ុន្តែយើងវាអត់មានសោះតែយើងថាមិនជឿអញ្ចឹងការមិនជឿរបស់យើងវាសំហើយសំផលសម្រាប់យើងហើយប៉ុន្តែវាមិនមែនជារឿងសិតទេអញ្ចឹងយើងត្រូវពិចារណាអំពីហេតុ ហេតុផលអញ្ចឹងទៅបច្ចៈភពមានផ្លូវប្រតិបត្តិដើម្បីទៅបច្ចៈភពមានមរៈមានផ្នែកចិត្តសម្រាប់មើលមានផ្លូវប្រតិបត្តិដើម្បីផ្នែកចិត្តមានអញ្ចឹងយើងមិនក៏អត់ដែរខ្ញុំធ្វើប្រមាណហើយធ្វើមិនមិននៅតែផ្ទះអត់ទៅទីមើលមិនឃើញអត់ត្រូវហើយនៅផ្ទះអត់ទីមើលមិនឃើញមើលតតណាស់ខ្ញុំមកសងំធ្វើសមាធិបានឈាន4បានប្រសិន10ទៅបានមើលឃើញ ណានេះជារៀនសំហេតុសំផលនៅតែពុទ្ធលំមើលហួសអញ្ចឹងលោកឃើញលោកមានចិត្តបច្ចៈខោបមើលឃើញសត្វនរកសត្វព្រែនអសុរកាយដែលយើងទាំងអស់គ្នាមើលឃើញដែលលើកពោលថាសុខុមរូបក្នុងអបធម្មលើកពោលថាសុខមੰងបណៃការូបល្អិតរូបនឹងល្អិតណាស់មិនមែនមើលដោយភ្នែកយើងធម្មតាទេរូបល្អិត អញ្ចឹងឥឡូវបើយើងមិនចង់ជឿយើងខ្ចីប្រពុតជឿហ្នឹងណាខ្ចីប្រពុតជឿហ្នឹងឬក៏លើកទុកសិនចាំបប្រតិបត្តិទៅសំជឿតែណាកុំថាកុំថាគ្មានកុំថាគ្មានហើយយើងលើកទុកឥឡូវមរុព្រះថាមានប្រែតថាមាន អសរកាយថាមានទេវតាថាមានដែលព្រះអង្គឃើញដល់ទៅប្រជាខោ អញ្ចឹងមិនទាន់ជឿទេព្រោះមិនទាន់ឃើញឥឡូវមិនជឿទុកចឹងចុះព្រោះយើងខានហ្នឹងក៏ប្រថុយដែរព្រោះយើងមើលឃើញឥឡូវប្រនិបត្តិហេតុទៅប្រនិបត្តិហេតុមើលតើឃើញឡើយដល់យើងប្រនិបត្តិតាមមាគ៌ារបស់ព្រះស្រាប់តែឃើញហ្មងហើយតែឃើញជឿបណ្ដោយហើយតែជឿសុខលែងប្រែប្រួលនេះលោកសំដែងពីកម្មផលលោកសំដែងពោះទៅដល់ហ្នឹង មិនមែនត្រឹមតែបច្ចុប្បន្នបច្ចុប្បន្នក៏លោកសម្ដែងទៅប្រាក់លោកក៏លោកសម្ដែងហើយដំណរពុកស្លាប់ពីនឹងទៅទៅកើតរួមមកពីរួមមកកើតជំនុះវាទនីយ៉ាងណាលោកសម្ដែងដល់ជាន់ទី2ទី3តរទៀតតែយើងមើលរំដឹងនេះកម្មសទ្ធាជាទៅលើកម្មវិតកសទ្ធាជាទៅលើផលនៃកម្មកម្មកតាសទ្ធាដូចថាអំពើល្អអំពើអាក្រក់ណានាធ្វើណានាទៅធ្វើខុសត្រូវ នេះប្រពន្ធលោកពូនោះសច្ចៈវាចាំមែនទេអំពើទាំងអស់ណានាធ្វើណានឹងទទួលខុសត្រូវធ្វើខ្លួនឯងត្រូវតែទទួលផលខ្លួនឯងតែលើកភ្លើងខ្លួនឯងត្រូវតែរលាកខ្លួនឯងតែប្រឡាក់ពួកខ្លួនឯងត្រូវតែប្រឡាក់ខ្លួនឯងតែស៊ីខ្លួនឯងឆ្អែតខ្លួនឯងនៅខ្លួនឯងលក់ខ្លួនឯងរៀនខ្លួនឯងចាំខ្លួនឯង នេះវាពលលើចំណែងសច្ចភាពណាលើវិជ្ជណាទៀងទាត់ណានេះកម្មផលព្រះលោកអត់មានថាអ្នកឯងធ្វើបាបទៅចាំតែថាគិតទទួលអត់ទេអ្នកថានោះប្រឡំណា នឹងយេនណាទទួលណាដូចឃើញថាដើរទៅខោកគេគឺខោកវិញតែប៉ុណ្ណឹងដល់ព្រះណានទទួលទេមានណាទទួលណាយើងគិតមើលពិភពលោកសពថ្ងៃអត់ទេយើងវិនិច្ឆ័យឲ្យទាំងអស់គ្នាទៅអ្នកថាចេះថាបើដល់ពេលចេះស្បែកណាណាណាណាធ្វើដល់នឹងទទួលមានបណ្ណាអ្នកទទួលស្អីទៅខ្លួនឯងធ្វើបាបទៀតដាក់វាលាប់ធ្វើបាបវិញអត់អត់ដីជ្រកបាន តែខ្លួនឯងនឹងមានអំណាចគេធ្វើឲ្យមានព្រះណាទៅជួយឯងទៅបិទឯងអញ្ចឹងខ្លួនឯងទទួលខុសត្រូវខ្លួនឯងខ្លួនឯងធ្វើខ្លួនឯងខ្លួនឯងទទួលលទ្ធផលខ្លួនឯងនេះដល់ពេលយើងជឿអញ្ចឹងបានជាយើងលះអាក្រក់ទៅល្អជឿថាអញ្ចឹងណាកំឡប់ចាប់ខ្លួនឯងយកខ្លីខ្លួនឯងធ្វើខ្លួនឯងធ្វើចោលលុយរបស់ខ្លួនឯងក៏ខ្លួនឯងទៅលួចខ្លួនឯងវិញ ចាប់ប្រពន្ធកូនគេក៏យកដាក់គុកខ្លួនឯងម្ដងហើយបើមិនចឹងមានវាត្រូវច្រើននិយាយកុហកផោគេគេផោវិញផោគេគេអត់ជឿរបស់ខ្លួនឯងថាព្រាតែវឹងអាំអួតដីតមួកស្រាត់លើខែដីឆ្កែលិតមាត់ទៅដល់ខ្លួនឯងវាស្មាតលើខ្លួនឯងខ្លួនឯងទៅបើចែងឈប់ធ្វើបាបអីចាបានសិលសង្វរៈតនឹងកើតឡើងនៅវាស្វ័យប្រវត្តិមក នៅក្នុងសម័យណាបុគ្គលនោះឈប់ធ្វើនៅអំពើបាបទៀតប្រសិលក៏កើតឡើងដោយស្វ័យប្រវត្តិសិលនឹងអត់មានសមាធិទេសិលនឹងវាកើតពីកំណត់មកមកហើយសិលសង្វរៈបុគ្គលនោះគឺសម្រួលក្នុងសិលនឹងមានសិលហ្នឹងឯងលែងឈានសម្លាប់ក៏សិលមួយទៅលែងឈានលួចគេក៏សិលមួយទៅលែងបាត់ខំកម្មក៏សិលមួយទៅនិយាយតែទឹកក៏សិលមួយទៅហើយមិនផឹកទឹកប្រដងក៏សិលមួយទៅ នេះសិលនឹងវាកើតឡើងដោយអំណាចនៃសំតតវិរតិគឺចេតនាយើងខ្លាចនៅអំពើបាបខ្លាចនៅកំហុសក៏នាំគ្នាលែងធ្វើអំពើបាបទាំងខ្លាចខាងក្រៅនិងខ្លាចខាងក្នុង ខ្លាចខាងក្នុងវាសេះជាងណាល្អជាងប្រសើរជាងព្រោះខ្លាចខាងក្នុងមិនហ៊ានធ្វើបាបទេទោះជាទីកំបាំងក្តីមិនជាទីកំបាំងក្តី ពេលយើងខ្លាចខ្លួនឯងខ្លាចដល់ខ្លួនឯងអញ្ចឹងនៅម្នាក់ក៏ហ៊ានធ្វើនៅចំពោះមុខគេក៏ហ៊ានធ្វើបើខ្លាចខាងក្រៅមិនល្អទេដូចមនុស្សយើងខ្លាចស្ដាប់អារម្មណ៍អញ្ចឹងខ្លាចរត់ទៅចាំគឺជាសង្កត់ប៉ុន្តែដល់ពេលស្ងាត់កម្បាំងគឺមើលឃើញលោកធ្វើប៉ុន្តែចំពោះមកគឺមិនហ៊ានធ្វើទេអានឹងមកគឺវាគ្មានផុសចេញពីក្នុងមក ខ្លាចបែបនេះមិនមែនហៅសិលទេនេះសំយល់ណាស់ពាក្យសិលសិលគឺដោះដោះមីចេញពីក្នុងមកវាផុសចេញពីក្នុងមកខ្លាចខ្លួនឯងមិនចាំតែពេលឃើញឯងបានខ្លាចខ្លាចខ្លួនឯងសិលវាផុសដោះមីចេញមកដូចជានៅសម័យព្រះមានបាសកម្នាក់គាត់កាន់សិល លេងលង្ការពូជអាហ្នឹងវាខុសចេញមកគាត់ខ្លាចបាបណាស់សូម្បីតែសត្វល្អិតតូចតាចប៉ុណ្ណាក៏គាត់មិនហ៊ានសម្លាប់មិនហ៊ានប៉ះពាល់គ្មានចេតនាដើម្បីសម្លាប់ទេគាត់ខ្លាចនឹងវាខុសចេញពីក្នុងមកទោះជាមុខគេក៏មិនហ៊ានធ្វើបាបទោះជាកំបាំងក៏មិនហ៊ានធ្វើបាបហើយនិយាយអំពីស្ដាច់មួយស្ដាច់ហ្នឹងនៅនគរនោះ ស្ដេចហ្នឹងក៏តាំងសិលហើយខ្លាចបាបពីក្នុងដូចគ្នាសិនស្ដេចចង់សោយសត្វទានេះហៅសត្វទាណាសត្វសត្វទាវាមិនដឹងធ្វើមិនព្រោះសត្វទាវានៅត្រង់ហើយគេចាំសត្វតែមានជីវិតទាំងអស់បើប្រាប់គឺទៅរកគឺមកសម្លាប់យកមកស្វាយ ហើយលោកសុខចិត្តទ្រាំដោយសារលោកខ្លាចបាបទ្រាំមួយទ្រាំទ្រាំដល់3ឆ្នាំគាត់នៅចង់សោយរហូតដល់កែរូបក្នុងបកាឬក្នុងតិចទៅបែកទុះចង់ហើយចេះសម្លឹងមើលមនុស្សទាំងអស់ក្នុងប្រទេសខ្លួនមើលទៅដូចគ្មានសង្ឃឹមដូចមិនជឿថាមានអាណាម្នាក់ដែលមានសិលទេ ហើយអ្នកកាន់សើទៅវត្តស្ទៀតព្រមទាំងក្នុងវាំងក្នុងអីមើលទៅឃើញទាំងវាំងប៉ុន្តែមិនជឿមិនទុកចិត្តពីព្រោះអ្នកខ្លះមិនធ្វើបាបដែរប៉ុន្តែឲ្យយុះហ៊ានហ្មងឲ្យឲ្យយុះសាហ៊ានដើម្បីដូចថាស្ដាច់ប្រើយកចិត្តទៅណាហ៊ានណាដើម្បីលេដើម្បីកាប់ដើម្បីមានប្រាក់ហ៊ានណាណាហ៊ានណាបាទដើម្បីមានប្រាក់ដើម្បីលុយកាសហ៊ានណា ដល់អញ្ចឹងស្ដេចអត់ហ៊ានប្រើទេយប់យប់មកតាមសម្លឹងមើលមើលទៅក្រំតើឈឺហើយបានដាច់ចិត្តសួរអាម៉ាសួរថាអាម៉ានៅសឹកយើងប្រទេសយើងនឹងតើណាឯងដឹងខណ្ឌណាកាន់សិលមែនតើនេះយើងមើលស្ដេចទៅពេញនគរលោកសួរសិលមែនតើខាងអាម៉ាខាងវត្តព្រះអង្គមានលោកអាចារ្យម្នាក់ឬសិល3ហើយមិនសិល ចិត្តតែលះបង់ជីវិតដើម្បីសិលនោះអាទៅហើយមកចោះអញ្ចឹងសាកតានឹងម្ដងនោះហើយតានឹងមកសួរតាតើឯងកាន់សិលមែនអីថាគណាកាន់សិលមែនយ៉ាងដូចជឿអេបងគឺគុំនេះ នៅដាច់សូវទេនៅតែធ្វើធ្វើអីខុសស្ទមទេសំបីជីវិតគឺគុំស្នាប់ទៅធ្វើផងឥឡូវនេះយើងយកស្ដាច់ចង់ស៊ីសាច់មន់ចង់សោយណែអាមាត់យកមន់មួយមកមកគាត់អាកកមន់ទៅហើយតាឯងធ្វើទៅធ្វើមន់ឲ្យខ្ញុំមួយមកហើយចាំខ្ញុំឲ្យរង្វាន់ច្រើន ក៏ទេទើងគុំអត់ទេទើងគុំតាមសិលអត់ហ៊ានសំណប់កាត់ទេថាទេណែឯងយើងស្ដាច់ធំមានយសមានប្រាក់មានលុយមានកាក់តែយើងចង់ធ្វើអីហើយគឺគឺត្រូវតែធ្វើតាមយើងហើយមិនត្រូវបកាយចឹងទេព្រះអង្គឲ្យធ្វើមកទេតែព្រះអង្គប្រើទូមិនចឹងទៅធ្វើចឹងទៅមិនរួចដាច់ឈាមនឹងវាសោតណាដល់ចង់វាសោតដល់មានសិលមែនអត់ ដល់ដល់ហើយអាមាតអាមាតឯងយកតានឹងទៅចងចងគាត់ណាណាចងគាត់ហើយចងគាត់ហើយចាប់គាត់ដេកទៅជ្រឹងយកកបិតអាតាំងតោណាដែលមុតអស់ទៅចិត្តដាក់អង្គកគាត់ហើយយកងន់ទៅជើចំណងកំពុងទៅរួមនឹងបោះលើព្រំគាត់ចាប់គាត់ថា បើសិនជាតាឯងសម្លាប់មន់ធ្វើមហោស្រ័យស្ដាំណែឯងមានជីវិតយើងមិនអាកកទេបើសិនជាណែឯងមិនសម្លាប់ទេយើងអាកកអូយអាម៉ាត្រូវដឹងណាបើសិនជាគាត់មិនសម្លាប់ទេក៏លែងមន់នឹងចោលឯងមកប្រាប់យើងកុំសម្លាប់គាត់បើសិនជាគាត់ សុខចិត្តសម្លាប់មន់នឹងដើម្បីជីវិតគាត់អាម៉ាត់ឯងយកមន់វិញកុំឲ្យស្លាប់មន់អាម៉ាត់ដែរមើលយើងដល់កំឡឹងមិនដឹងមិនចិត្តនោះប្រែព្រួយយ៉ាងណាខ្លះទៅខាងណាមកខាងណាបានហើយហើយតានឹងគាត់មិនទៅដឹងខ្លួនប្រាប់ជីវិសោតអីគាត់គេថាមែនតើខ្ញុំនិយាយយើងចង់ឡាប់ទៅវិញចង់ហើយ ចឹងបានថាការសុំសិលមិនត្រឹមប្រកបទេដល់វាប្រកបនៅពេលដែលវាជួបរឿងណាដល់ពេលដែលវាជួបឧបសគ្គបានដឹងថាវាប្រកបក្នុងសិលហ្នឹងព្រោះថាដល់ពេលមានឧបសគ្គយើងបណ្ដោយខ្លួនយើងយើងលែងខ្លួនយើងបណ្ដោយឲ្យទៅតាមយថាកម្មតាមយថាហេតុតាមរឿងតាមរ៉ាវហ្នឹងស្រាច់ហើយដែលសិនជាយើងមិនលែងខ្លួនយើងទេយើងរក្សាខ្លួនយើងយើងការពារខ្លួនយើងសុខចិត្ត លះបង់អ្វីអ្វីទាំងអស់តែសិលមិនលះបង់អញ្ចឹងបានសិលគេកាន់បានវាលះបង់អីខ្លះមហាវរចៈ5លះបង់គ្រាប់ដើម្បីសិលលះដើត្រីលះបង់ប្តីដើម្បីសិលលះបង់កូនដើម្បីសិលលះបង់រាងកាយលះបង់ជីវិតដើម្បីសិលបើបរោះវិញលះបង់ចិនដើម្បីសិលលះបង់សរិយដើម្បីសិលលះបង់កូនដើម្បីសិលលះបង់រូបរាងកាយជីវិតហើយរាប់រាប់មិនឃើញមកទេខ្ញុំ ចែកផ្លូវគ្នាទៅណាក៏ទៅទៅសាមរៀនស្លាប់ទៅរៀងខ្លួនអត់ទៅកើតទឹកអត់ទៅឈឺក្បាលវិលបុកឯងរកគ្នាចេញចូលចែកចិត្តចូលចិត្តទៅតាមទៅរឿងចោអានឹងបានទៅវាសិលងអញ្ចឹងទៅកកដាច់សិលអស់លើតែចងការនឹងទៅហើយបោះមន់ដល់លើធឹងគាត់ឲ្យគាត់កាន់កាន់មន់ ហើយអាម៉ានយកកបិតតាំងតាដើរកកបតបអញ្ជើញតាជីវិតចុងក្រោយតាឯងហើយបើតាឯងសម្លាប់មន់នឹងថ្វាយស្ដាញ់តាឯងមានជីវិតហើយមានបានបំស័កឲ្យបានលិខៈច្រើនបើស្ទឹងតែតាឯងមិនសម្លាប់ទេតកតាឯងនឹងដាច់ពុកណែណែមើលតាំងតោដែរអមុតហ្នឹងដល់ទៅដល់សមរភូមិមក សានក៏គ្មានគិតពីជីវិតគាត់ឯមិនទីអត់គាត់យកមន់នោះស្រ័យជើងមន់និយាយជាមួយមន់តអមន់នៃមន់មន់ឯងក៏សັບខ្ញុំក៏សັບខ្ញុំក៏ចង់រស់មន់ឯងក៏ចង់រស់ណាស់ហើយមន់មន់ឯងធ្វើដំណើរទៅជួបគ្នាគ្នាឯងទៅសบายរីករាយក្នុងវត្តវាវត្តសង្ខារលោកីយើងស្រ័យឯងឲ្យមានជីវិតយើងសុខចិត្តលះបង់ជីវិតដើម្បី សិលរបស់យើងហើយយើងមិនលះបង់សិលដើម្បីលើចាក់មាសប្រាក់ដែលតាមវណ្ណនឹងទេលែងមន់នឹងបោះសិលទៅមកអាមាត្យនោះដកកវិតឡំនឹងឃ្លានយកស្បែកស្ដាច់ចែកតាទីនតាទៅជាស្ដាច់ទៅដល់ដល់ដាច់ថាមកតែអាមាត្យអីមែនតើហើយសិលនឹងមែនតើហ្មងមិនសិលលេងលេងទេ លេងតាំងតើនឹងកកជាប់ឃើញសុខចិត្តលេងមន់បងអើអញហៅអញ្ចឹងទេបានមកសាតែមកចិត្តខ្ញុំតើអំពើដែលខ្ញុំធ្វើទាំងអស់នេះគឺបទពិសោធន៍ខ្ញុំនេះកាន់សិលដែរមិនសម្លាប់កាត់ទេហើយមិនហ៊ានប្រើវិធី គ្រាន់តែប្រែទៀតថាតរសត្វតាស្លាប់ហ្នឹងក៏មិនហ៊ានប្រើផងកន្លែងគេមិនធ្វើតាមយើងជិះដល់ទឹកខ្ញុំនេះហើយខ្ញុំចង់គ្រាន់តែចង់ទទួលទានសត្វសត្វតានឹងអស់3ឆ្នាំហើយតែលិនរហូតដល់កើតទុះ8 8ទៅជានេះក៏អង្គឲ្យគ្រាន់តែប៉ុណ្្នឹងក៏ចាំបាច់អីទីគុំប្រាប់តាមរវងដៃទេនឹងហ៊ានប្រាប់ទៅទឹកចិត្តអីតា ទៅលើទៅបសលសើមែនអាជីពខ្ញុំស្ដាច់ទៅឲ្យលើអចៈទៅផ្លែតអាប្រកបទៅទានបតៃបតៃទៅខ្ញុំខ្លាចអញ្ចឹងបងខ្ញុំហ៊ានប្រើខ្លួនយូរហើយ3ឆ្នាំហើយឥឡូវតើខ្ញុំជឿណាជឿថាតើឯងច្បាស់ពីតរសត្វតាជាស្លាប់ហើយមិនរស់រស់ទេព្រោះខ្លាចដៃទៅដែលចឹងតើឯងធ្វើយ៉ាងណាបានខ្ញុំនឹងបានសត្វតាជានឹងចំណោះហ្នឹងដាច់តែងទៅដល់ថាទៅជួបងាយនេសាទងាយព្រៀន វិញអាម៉ាញ់ចាប់អត់ទៀនហើយហែកមកមានស្លាប់ពីរ3ទៅនឹងស្រ័យដល់ស្លាប់ហើយក៏សុំពេញយីយកមកខ្វាយស្ដាច់ព្រះចង្ហាន់ទៅនេះចង់បញ្ជាក់ពីសិលដែលវាខុសចេញពីក្នុងបេះដូងមកវាខ្លាចបាបភេរិអោតបៈខ្លាចបាបស្លឹកនឹងអំពើបាប នេះយើងចង់និយាយចឹងតើទៅជាទៅលើកម្មផលប្រកបដែលជាប្រកបខ្លាចបាបដែលខ្លាចបាបមានសិលហើយតែមានសិលហើយធ្វើសេចក្តីសម្រួលម៉ែលែងលែងលើម៉ែណាធ្វើសេចក្តីសម្រួមកាយវិការបែបរស្មីហើយសម្រួមភ្នែកសម្រួមត្រចៀកចំណន់ដាប់កាយចឹងទៅជាបកោស្មើស្មើហៃហៃនេះបកោស្មើស្មើហៃហៃយ៉ាងមានសិលដំណឹកស្មើស្មើហៃហៃ ដោយអារម្មណ៍ជាឧបេក្ខាវេទនាតាមភ្នែកទៅជាចំណងដាត់កាយហើយនឹងចិត្តបើសិនជាភ្នែកនឹងកលេសឃើញអីអត់តមនោះអត់ធ្វើមនោះចាំគេបន់គេបាបគេរឿងរបស់គេចែងគេរឿងយើងចែងយើងនេះស្មារតីគេមិននៅកាន់នៅអញ្ចឹងណាគេអត់ទៅកើតទុកគេអត់ទៅអគេអត់ទៅកើតទុកអីនឹងឃើញនឹងលឺនឹងដឹងនឹងប៉ះអីទេអត់ ធ្វើស្មើស្មើហើយហើយតែទេតែទេអញ្ចឹងទៅមិនចត្យមិនកាន់យកនៅនិមិត្តនិងអនុផ្សេងជាញបកគលណាមួយធ្វើទុកអញ្ចឹងអត់នេះជាថានិមិត្តយ៉ាងម៉េចជាថាសង្រួមជាថានិមិត្តនិងអនុផ្សេងជាញនេះភាសាបាលីនិមិត្តគឺសំដៅយករូបតមូលកាន់យកបរោះជានិមិត្តគឺមើលទៅឃើញសម័យឃើញរូបប្រុសមក រៀងស្អាតស្អាតហ្នឹងទៅហើយបើបរោះកាន់យកស្ត្រីជានិមិត្តឃើញរូបស្ត្រីហ្នឹងណាស្រីអនឹងរូបហ្នឹងទៅទៀតថាអនុជាចញ្ញៈគឺស្រីអនឹងចំណែកសាច់ក្នុងស្រីរៈដែលយើងនិយាយថាសាច់ស្គាល់សាច់ច្រមុះសាច់កកសាច់ដើមដៃសាច់ដោះសាច់ម្រាមដៃសាច់កពួនជើងហ្នឹងហើយអនុជាចញ្ញៈតើទស្សនាចំតិចដើម្បីយល់ គឺថាបកុលកាន់យកដុំសាច់តណាមួយក្នុងរាងកាយយកមកធ្វើជានិមិត្តហើយត្រេកទាំងអាលក្នុងអនុជញ្ញៈបន្តិចអង្គុយទាំងទៅនេះកម្មយកអញ្ចឹងហៅថាកម្មយកអនុជញ្ញៈបើមើលកម្មយករូបមូលហៅនិមិត្តនិមិត្តហើយដល់ទៅពេលយើងមានសិល យើងដែលមានសេចក្តីសម្រួមយើងមិនបានកាន់យកទេឃើញគ្រាន់តែឃើញស្គាល់គ្រាន់តែស្គាល់មិនបានយកមកធ្វើទុកក្នុងចិត្តនោះទេមិនបានរលឹកទេមិនបានកាន់យកមកទេមិនបានរីករាយព្រៃទាំងអាតក្នុងរឿងនោះទេហីហីស្មើស្បើយទាំងទៅហ្នឹងកើតសិលហើយតែកើតសិលហើយកើតសមាធិណោះនេះខនឹងតគ្នា ចេញធ្វើសមាធិឆាប់កើតបើដំណើរតាមទេដង្ហើមចេញវែងដឹងចូលវែងដឹងចេញផ្លូវដឹងចូលផ្លូវដឹងពីលើយូរយូរទៅចិត្តស្ងប់អាចំនួនសក់រងកចកសក់រងកចកគ្មានស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រង់ប៉ះប្រោបយកដេះដូងក្លោមវាកាពែលសុបវៀនទៅវៀនធំអាថ្មីអាចាប់មកលិតទូឈាមយកខ្លាំងខាប់ទឹកភ្នែកខ្លាំងរាទឹកមាត់ទឹកសមាត់ទាំងអស់កុំទៅបរកម្ម ធ្វើទឹកចិត្តចឹងចំណល់ចំណល់ទៅឃើញមើលឃើញមើលឃើញសោមកចោលក្នុងស្បែកបើអញ្ចឹងឯងចំណងកសិនដៃដៃដៃដៃដៃដៃដៃស្អាតតែឃើញពលឺដៃនឹងឆ្វាចេញមកនេះភ្នែកស្មិចមើលឃើញឆ្ងាយស្មិចតែមើលឃើញពលឺខៀវស្មិចតែមើលឃើញសស្មិចតែមើលឃើញលឿងស្មិចតែមើលឃើញក្រហមស្មិចតែមើលឃើញពលឺ សក្បោះខ្មិចទេតែមើលឃើញភ្នែកចិត្តណែចិត្តយើងមានភ្នែកណាចិត្តយើងដែលមើលមិនឃើញដឹងដោយសារហេតុអីទេកញ្ចក់ដែលមើលឆ្លោះមកមិនឃើញដោយសារហេតុអីនេះពិចារណាទៅនឹងធ្វើក្តីប្រៀបធៀបកញ្ចក់ជាធម្មជាតិមួយ ជារបស់មួយដែលគេក៏បីឆ្លោះមើលឃើញនឹងសាច់វាសាច់វាថ្លាមើលមកឃើញមកនឹងជាធម្មជាតិរបស់នឹងចក្រចក្រប៉ុន្តែដាក់កញ្ចក់យកមកមើលមិនឃើញនៅខ្សែមិនមែនដោយសារសាច់កញ្ចក់ទេដោយសារធូលីដែលប្រឡាក់នឹងកញ្ចក់ដូចវ៉ែនតាអញ្ចឹងវ៉ែនតាយើងកាត់ត្រូវភ្នែកហើយប៉ុន្តែមើលមិនឃើញនៅខ្សែ នៅដោយសារសាច់វ៉ែនតាទេដោយសារធូលីដែលប្រឡាក់នឹងសាច់វ៉ែនតាអញ្ចឹងធ្វើមិនទៅយោមានទឹកយកកណាត់ណាយកមកជូរវាទៅវាវាអស់ជាតិដីនឹងសារសាច់វ៉ែនតាទៅវាភ្លឺហើយកញ្ចក់ឆ្លងមុខចំដែរបើនៅមានដីមានធូលីក៏មើលមិនឃើញដែរយ៉ាងណាធូលីទាំងឡាយ5នៅក្នុងចិត្ត ចាមឆន្ទៈជាបាបៈភ័យតមិទ្ធៈឧត្តចៈកកចៈនិងវិទេកិឆាកាមឆន្ទៈចិត្តដែលវារីករាយព្រៃទាំងអាលរឿយរឿយក្នុងកាមគុណនេះនៃកាមឆន្ទៈចិត្តដែលព្រៃទាំងអាលចេះចំជាក់ដែលមនុស្សលោកយើងសពថ្ងៃគេហៅស្នេហាមិនចឹងយ៉ាចរណីជាប់នឹងហៅកាមឆន្ទៈអាហ្នឹងឯងប្រឡាក់ចិត្ត នាំឲ្យចិត្តមើលឃើញព្យាបាទគំនុំខឹងនេះគំនុំខឹងក្តៅក្រហល់ក្រហាយកាលឡើងក្នុងចិត្តងុំឆ្នាំស្នាក់ងុំក្តៅងុំនឹកឃើញងុំនឹកឃើញក្តៅនឹកឃើញខឹងនឹកឃើញអន់ចិត្តនឹកឃើញធុញនេះនេះចិត្តហ្នឹងនឹកឃើញស្អប់ នឹងឯពូលីនឹងឯបលាក់ដែលនាំឲ្យយើងរកថយមិនឃើញទេថៃនិមិត្តថៃណាំងមិត្តខាងថៃអ្នកថៃអ្នកបាននៅតែខ្ជិលចិត្តនឹងរឹងចិត្តនឹងធុញចិត្តនឹងខ្ជិលអែមអន់ហើយមិត្តភក្តិល្ងើយដេកជ្រឹកអាបើដេកសំណុកអ่ะ ដាក់ទៅខេខេស្រួលតើតអង្គុយខស្ងាត់ហំយកទៅខ្នឹកសិនស្រួលហ្នឹងហ្មងនេះអាហ្នឹងឯងកិលេសហ្នឹងណាកិលេសហ្នឹងកិលេសមិនចង់អង្គុយខដល់ម៉ោងអង្គុយខមិនចង់អង្គុយខម៉ោងថ្វាយគង់ព្រះមិនចង់ថ្វាយគង់ព្រះចេះតែស្រឡាញ់ខ្នើយហើយខ្នងតែចិត្តយើងនេះឲ្យតែពរៀនគាត់ដេកដេកអត់ធុក ព្រះអង្គសាកមើលបើមិនជឿសាកថ្ងៃហ្នឹងណាដល់ម៉ោងទៅសបាយជឿងមើលដេកបន្តិចសិនចូលទៅដេកបន្តិចសិនអាហ្នឹងដោះហើយចាប់ដោះហើយដេកបន្តិចសិនចាំម៉ោងប្រហែលជា9ឯងសុំទៅស្គាល់ដល់ដេកដេកដេកដល់ម៉ោង9នោះវាស្រួលខ្នងសំដុកអេតិចទេតឡើងទៅចាំម៉ោង9កន្លះ đã đã tới sửa lễ chẳng khóc á chẳng khóc giúp chia sẻ sẵn á ở ờ, sai lắng không giúp mình vẫn thư đã tôi sai lắng không giúp đừng để lắng cũng sẽ ngon tới cho người giúp á sẽ ngon tích sẵn á sẽ ngon dư dư mong thì ấm chẳng có bo hói á chết nắng rồi chết thật đừng ដេញខាងភ័យរមិតចិត្តតែឡើងរហូតឡើងឡើងគីឡូឡើងខំរហូតភ័យរមិតយូរយូរទៅថ្ងៃយកអត់មានពេលណាតែងកុំប្រះទាំងអស់អត់បានខ្វាយនៅបើបរៀនឲ្យខ្ជិលនឹងចិត្តតែខ្ជិលខែមទៅខែមទៅតែបើបរៀនឲ្យឧស្សាហ៍អាសាភាពណាព្រោះសាស្ត្រដល់ម៉ោងមើលដឹងទៅស្អែកឡើងអង្គុយចាំហ្មងអញ្ចឹងដល់ម៉ោងទៅដល់ម៉ោងអង្គុយខដល់ម៉ោងបោខសុបាយចិត្តហ្នឹងវាច្រាស់ភ័យរមិត្ត ឧត្តចៈកបច្ចៈលមាស់ជើងណាឧត្តចៈកបច្ចៈប្រែតែលមាស់ជើងមកណាលមាស់ជើងមិនជើងនឹងនៅវាមិនសុខទេវាដាច់ព្រៃកម្មចរាផ្ទះយាយផ្សេងទៀតម្ល៉េះដល់ម៉ោងទៅអង្គុយក្រាច់ចេះតែលមាស់ជើងនៅមិនសុខទេសំបីទៅប្រហែលមកដើមហ្នឹងក៏មូឲ្យកន្លែងអង្គុយមូម៉ានដើមមូទៅជួបគ្នានិយាយដល់ដើមហ្នឹង ហើយបើស្ទឹងវាហូបបាយវិញអូប្របាច់ប្រពូដឹងស្អីក៏ទៅបាយមួយចានហ្នឹងពីម៉ោងនៅតែនេះនោះវេបកវេបកមួយម៉ាត់វេបកវេបកមួយម៉ាត់គាត់អត់ទៅចាក់ក៏ទៅចាយអត់ធៀមទេរឿងច្រើនណាស់នឹកអានេះបន្តិចនិយាយទៅទៅនឹកអានោះបន្តិចលើកមកនិយាយទៅបែកអស់ហូរស្ទើរចាប់ស្ទើរនិយាយស្អីមួយអត់មានប្រកបទេអត់ទៅចាក់ក៏ទៅចាក់ ចិត្តនឹងវាបោកឡើងវាណែតឡើងហើយចេះតែរន្ធត់ចេះតែខ្លាចចិត្តតែភ័យវាជាកិច្ឆាសេចក្តីសង្ស័យមិនទើក្នុងចិត្តខរនឹងខុសត្រូវសន្និបាតចំចំអញតើខរឬអត់អញមាននិស័យឬអត់ស្មុកស្មាញស្មុកស្មាញវិលទៅវិលមកនោះនេះ កិលេសទាំង5ឯងដែលជាតួធូលីបិទចិត្តមិនឲ្យឃើញនៅពន្លឺដូចជាធូលីបិទនៅកញ្ចក់មិនឲ្យឆ្លុះមកឃើញដូចគ្នាសួរថាខ្ញុំកណានមាននិស័យព្រះអង្គហើយខ្មែរចង់ប្រៀបទៅវិញថាតែយើងមានលុយទេអត់ហើយធ្វើមិនបានលុយទេអញ្ចឹងក៏ទៅលក់ជីមកឆេង បានលុយខ្ញុំអត់មានលុយធ្វើមេជីអញ្ចឹងគេលក់ជីមកក្រែងមកបានលុយនិស្ស័យតបនិស្ស័យនិស្ស័យចាស់និស្ស័យថ្មីនេះនិយាយសិក្សាភាសាហ្នឹងនិស្ស័យចាស់និស្ស័យថ្មីនិស្ស័យចាស់ណហើយតបពីនវាសេននេះបុគ្គលគាត់សន្សំចិត្តមកពីការមុន សន្សំច្រើនជាតិហើយអើដល់មកអង្គុយខកគ្រាន់តែលើកជើងលើកដៃមកស្មិចត្រឹកមើលខ្លាំងតែតែឃើញពលឺខ្វាអាចានឹងវិស័យចាស់ហើយមានមួយទៅហើយបាននៅតែគេមានលុយទុកក្នុងខ្លួនគេស្រាច់ហើយគេគាត់នៅថែមដែរហើយចឹងអ្នកអត់មាននិស័យអង្គុយអើយអង្គុយអង្គុយទៅមិនចេញអីចេញតែស្ងាត់ អង្គុយយូរយូរនឹកផ្ទះអង្គុយយូរយូរនឹកក្នុងពេញអាមិនបានជានឹកក្នុងពេញព្រោះកន្លែងហ្នឹងវាសវៈយើងសវោសឡោទេជាកន្លែងស្អាតសบายដែលប្រាំងប្រសាទទាំង5របស់ ប្របាទចិត្តរាជចក្ខុរូបតតៈធានៈជីវហាកាយៈរូបសម្លេងក្លិនរសនិងសព នេះ5ប្រសាទទាំង5ហ្នឹងគឺប្របាទចិត្តរាជចិត្តយើងស្លាប់សបាយនៅប៉ុណ្ណឹងបានចេញនឹកឃើញអង្គុយអង្គុយទៅនឹកត្រឹកត្រែលប់ទុំត្រូវអង្គុយអង្គុយទៅនឹកចៅនៅពោធិ៍សាត់នៅខេត្តបាត់ដំបងអង្គុយអង្គុយយ៉ាងទៅស្រាប់ឃើញបាត់ដំបងផ្លោមក ទៅឃើញហ្នឹងមិនមែននៅស្ងៀមទេដល់ទៅម៉ាក់ងើយកន្លែងហ្នឹងទៀតអាមិនចេះបើឥឡូវហ្នឹងសុកឯងយ៉ាងណាឲ្យកូនចៅយ៉ាងមិនទៅវត្តចប់នៅយ៉ាងមិនទៅយីនេះយ៉ាងមិនទៅទៅមកដើរទៅមកគ្រួផ្លូវចិត្តហ្នឹងទៅបានស្ងៀមមកវិញនេះយើងត្រូវយល់ថាចិត្តធ្ងន់ចិត្តដាក់ដាក់ទៅក្នុងអារម្មណ៍ទាំង5នៅពេលដែលយើងមកនេះយើងមិនទាន់ស្រាយចេញទេ អញ្ចឹងយើងធ្វើយ៉ាងណាយើងបណ្ដោះនិស្ស័យធ្វើនិស្ស័យយើងឲ្យវាកើតឡើងឲ្យវាច្រើនឡើងអាសាអង្គុយសមាធិអាសាអង្គុយមកមួយថ្ងៃអង្គុយ7ដងឯនោះព្រោះមកដល់កន្លែងនេះហើយគឺមកដល់ស្រុកដេកតិចដេកតិចស៊ីតិចអង្គុយខច្រើននេះស្រុកហ្នឹងមិនដូចស្រុកខាងក្រោយទៅខាងក្រោយ ដេកច្រើនទីច្រើនធ្វើការច្រើនអ្នកខ្លះដេកច្រើនទីច្រើនធ្វើការតិចម្ដងស្រុកនេះដេកតិចទីតិចធ្វើការច្រើនខាងមិនបានជាដេកតិចដេកយប់យ៉ាងច្រើន5ម៉ោងបានហើយម៉ោង10សម្រាប់ម៉ោង3ខោចាំបានធ្វើខនឹងដេកតិចតែគេថាចំណាស់នេះចោ8ម៉ោង តវ៉ាពេតទៅកម្មជាតិក្រោយទៅសង្កត់8ម៉ោងឥឡូវចាស់ហើយចិត្តទៅវិញហើយសូត្ររហូតបន្តិចលើប្រមាថមកយើងក៏សល់ឲ្យច្រើនបន្តិចឡើយឡើយតែ8ម៉ោងហ្នឹងមកទៅអស់បានទៅណាហើយ8ម៉ោងរាប់មើលដេញតាំងពីព្រលឹមទៅព្រលឹមបានហើយអស់ស៊ីអីបើខកវាអស់ស៊ីទៅយប់អញ្ចឹងបានឯកាថយយករវល់ទៅដេកលេខ5ម៉ោងព្រះលោកព្រះជាម្ចាស់សឹងទុំតែ4ម៉ោងនេះម៉ោង6ដល់ម៉ោង10 ពិខុសម័យព្រះទាំងក្របនៅអង្គុយម៉ោង10ដល់ម៉ោង2លោកសឹងស្អៀងស្ដាំធ្វើអត់ខឹងធម្មកញ្ញានឹងក្រោតឡើងដល់ម៉ោង2ម៉ោង2ដល់ម៉ោង4ម៉ោង6គឺអង្គុយនឹងចង្ក្រមនេះអ្នកមានសេចក្តីព្យាយាមខ្លាំងគេដេកលើយប់តែ4ម៉ោងទេនេះចំពោះយោគីអ្នកចម្រាញ់កិលេសថាដេកទៅយ៉ាងសឹកវាមិនទៅល្អទេ អញ្ចឹងបានធ្វើការសមាធិយកធ្វើការឲ្យច្រើនទេដើម្បីឲ្យវាសមស្របនឹងការដេកការងារសមាធិហ្នឹងអញ្ចឹងដេកតិចគេខកច្រើនស៊ីតិចនៅទៅដល់ស៊ីតិចទៅដល់ស៊ីតិចហូបតិចបរិភោគតិចធ្វើការច្រើនអ្នកមកធ្វើធម៌ដែលឆ្ងាញ់ផុតលេងហូបបាយមួយថ្ងៃត្រង់ព្រលឹមតែងចូលដែរល្ងាចកុំ ហេតុអីព្រោះបាយនិងទឹកជាហេតុជាបច្ច័យនៃថៃរមិតនេះអ្នកហូបបាយច្រើនហ្នឹងគឺល្ងើសដីទេល្ងើឡើងស្អាតមកស្អាតមកដល់មិនងាលងាលនឹងខែនឯងហើយស្បាពោះមលូកងាលងាលងាលខែកខោលក់នៅកណ្ដឹងហូបបាយ ប្រទេសកិនធ្វើការទៅវាទិញរបបស្នេហ៍ដេកទៅចឹងដល់ធ្វើធប់វាហូបបាយមកពេលថ្ងៃត្រង់អ្នកខ្លះតែមកពេលចង្កិនអ្នកខ្លះព្រលឹមឡើងតែងទួតទៅហៅបានសមានសមានដើម្បីអីដើម្បីធ្វើកាយឲ្យស្រាលវេទនាតិចអ្នកហូបបាយតិចវេទនាតិចអ្នកហូបបាយច្រើនវេទនាច្រើនទៅរៀននៅរៀនអត់ទៅកុំទៅលវលបាយល្ងាចអីនោះ អឺយកតែអត់បាយលាទៅវាស្រក់សាច់វាគ្មានស្រក់ទេអ្នកថតហ្នឹងមិនចាំបាច់ស៊ីបាយច្រើនស៊ីបាយតិចក៏ថតដែរឲ្យតែចិត្តបរិសុទ្ធថតដែរយើងគួយខំយើងទៅធ្វើស្តែងលីណាឲ្យបាយច្រើនទៅបាយច្រើនហ្នឹងចំណេញដែរលវលណាបំសាមើលឲ្យតម្ងាញ់3ទីលវលល្មងព្រលឹមឡើង លវលតាំងពីម៉ោង4នោះដល់5បបមួយឆ្នាំហ្នឹងចិត្តអញ្ជើអីជនកាត់ចិត្តពលងាយអង្គុយសមាធិអង្គុយអង្គុយនឹកឃើញព្រលឹមហ្នឹងគិតទៅស្ទួយម្ដងអង្គុយអង្គុយអីចិត្តខធុកម្ដងអង្គុយអង្គុយអីចិត្តចរិតនឹងបច្ចុកម្ដងណាគិតតាមពលងាយអស់កំហោនោះ ចិត្តយើងនឹងវិញចឹងហើយបើមិនគិតល្ងាចទេម៉ោង4ហ្នឹងចាប់គិតហើយអង្គុយធေါ်បានបន្តិចនឹកឃើញបបអត់ក៏បបផងលវលលវលឡើងតាំងវិយុទ្ធមកដល់ទៅហូបឆ្អែតទៅតាំងលវលលៀងចានទៅទៀតណាលវលទុកលវលដាក់នឹងបាត់បន្តិចទៅអង្គុយធေါ်នឹងបងវុនតាំងលវលទៀតណាលវលតែដំបាយលវលស្លលវលហូបអីរួយចឹងទៅលៀងចានលវលទុកទៀតណា 12lah 12មែនហើយម៉ោង2ម៉ោង3តាំងរវល់ឃើញតិចទៀតហើយដល់ម៉ោង5តាំងរវល់តាមឆ្នាំដាំម៉ាយទៀតស៊ីហើយរវល់តាំងពោះអីយើងតាំងពោះប៉ាំហូបឆ្ងាញ់រវល់តាំងពោះទៀតណាហើយតាំងពោះទិនដបកភ្នែកល្ងីដេកទៀតណាចាំដេកមិនធ្វើសំខើឡើង គិតទៅមួយថ្ងៃមួយយប់រវល់ទៅស៊ីនឹងអត់មានរវល់អីទេអ្នកធ្វើធរហ្នឹងបើតែស៊ី3ពេលរវល់ទៅស៊ីហើយរវល់ទៅប្រគុណហ្នឹងឯងយល់ទេអញ្ចឹងបានថា យើងហូបបានមកទេលវលដែរតែលវលពេកឲ្យលវលខាងខវាច្រើនជាងលវលខាងទីអញដេកស៊ីដេកស៊ីដេកស៊ីយូរយូរទៅចាស់ចាស់ខ្លួនតែមែនទេអត់ស៊ីទៅខាងតែក្មេងទេស៊ីយូរយូរយូរយូរទៅជុះមិនអស់លវល ទៅបានថាយើងគួរបថយណាគួរបថយអត់ខត់ឃើញទេអញ្ចឹងបានមកពេលលេខបានហើយនឹងនិយាយអស់គ្នាមិនអាត្មាមិននិយាយអ្នកភូមិទេអ្នកភូមិធ្វើការវល់វល់យើងអត់និយាយនេះនិយាយអ្នកប្រតិបត្តិខត់តឹងរឹងយើងគិតមើលបើមិនរវល់រហូតមើលនិយាយណាដែលកម្មសិលបកតេបាយល្ងាចនេះសួរគាត់មើលរវល់ទេ រវល់ណាស់វេទនាយកទៅឃើញវេទនាជំនួសហ្មងគឺឆ្នាំងពីចិត្តព្រោះឡាហើយណែលណែលហ្នឹងយូរយូរទៅឃើញនៅស្វត្តទៅស្វត្តទៅអត់ឃើញយីផងពេលនៅក្មេងហ្នឹងវាឡើងតែឡើងជិះដល់យើងចាស់ចាស់ទៅណាប៉ុណ្ណឹងហើយមានស្អីវាស្វត្ត លវលវិញលវលច្រើននៅធ្វើការបានតិចអត់ធ្វើខុសអីចឹងខ្ញុំកណាអាត្មាទៅសោតមើលទៅឃើញហ្នឹងឃើញថាបើឆាន់បាយតិចល្មមបាយរហូតល្មមស្រួលខ្លួនហ្មងឃើញទេណាធ្វើបាត់ទៅសោតការណាស្វែងរកផលទៅបាយមួយចានទឹកមួយតលធ្វើម៉េចទឹកបាយស្មើគ្នាពេលហូបបាយហ្នឹងផងណា បាយមួយចានលើមេទឹកមកពិលទឹកនឹងឲ្យស្មើនឹងបាយទឹកនឹងក្រោបបាយចិត្តបាយទឹកនឹងវាទៅស្មើគ្នាកាព្យអត់ទៅយ៉ាប់ទៅអង្គុយធေါ်ទៅបែកញើសស្ាយស្មើណាស់ស្រួលខ្លួនហើយអង្គុយទៅបកើតពលីពលីទៅមកឆ្វាឆ្លាហ្មងស្អាតហ្មងនេះបាយមួយចានទឹកមកសិលកុំឲ្យភ្លេចតែបាយពីរចានទឹកមកសិលហើយ ឆាប់អង្គើថ្មិញហើយថាមិនបានឆាប់អង្គើថ្មិញថាវាក្តៅព្រោះទឹកបន្តិចជាងបាយវាក្តៅណាក្តៅទៅឆាប់អង្គើថ្មិញហើយចឹងមកទឹកបាយមកចានទឹកមកតលធ្វើយ៉ាងណាឲ្យស្មើគ្នារក គាត់ទៅអង្គុយសមាធិទៅតែងអាប់លងឹតចេញពលឺមកស្មោស្មោអត់កើតទេខួរក្បាលអត់ខ្លាយហើយញាកញាកផាត់ញាកញាកផាត់ទឹកវិសេបាយវិសេអ្នកខ្លះហូបបាយតអហល់នឹងយកតាណាទេនេះនេះគិតប្រមាណខ្លួនឯងទៅជំនឿមកបញ្ញាសាទេអត់ដឹងថាបាយហ្នឹងក៏នឹងវាល្មងនិយាយប្រផឹងអើយផឹងផឹងតទៅស្ទឹងវិញអ៊ឹះយ៉ាអ៊ឹះយ៉ាអ៊ឹះយ៉ាហល់ មកឃើញដល់ល្ងាចអត់ដល់ចេញដៅដល់ថ្ងៃត្រង់ណាហើយអើធំឃើញណាមកើតទេអញ្ចឹងយើងលេងបាយមួយតាមទឹកឧស្សិលគឺទៅសាប់កើតហើយដល់ពេលយើងទៅដីដីដីដីយើងទៅពលឺដីមកឃើញឆ្វាតកោឧបហនិមិត្តនិងបរិទ្ធិនិមិត្ត យូរយូរចាប់វេរមិតទៅកាន់ប្រខំឈាមទុរយៈឈាមតរិយៈឈាមចតុតឈាមបានចុះប្រចាក់ខោចុះប្រចាក់ខោចេះបងនៅពេលណាចាក់ខោភ្លឺសាបលីចាក់ខោនឹងបែកខ្វាអញ្ចឹងទៅស្អាតតែមើលឃើញពុកត្មងឃើញនរកអញ្ចឹងហ្នឹងនរកឃើញនរកអញ្ចឹងហ្នឹងឃើញសត្វនរករូបមិនអញ្ចឹងហ្នឹងឃើញប្រេតឃើញអសុរកាយឃើញមនុស្សឃើញទេវតាអិនព្រំធម្មតាតែប្រចាក់ខោហើយឃើញអំពើដែលធ្វើទៅនាំឲ្យកើតអញ្ចឹង ថាដល់ពលឺនឹងបែកខ្វាត់ទៅឃើញឈប់មកឃើញឃើញទេវតានៅត្រីឈើនៅមេឃឈើនៅខ្លោងទ្វានៅដងវិថីនៅមាត់ច្រាំងនៅកណេះនៅត្នោចាស់ឃើញកើសពចៈខោមានពលឺភ្លឺដល់ខ្លួនឯងតែចៈខរុហើយហើយនៃព្រះសំណានចៈខោកាលានហើយនោះឧត្តបពញ្ញណាតបតិបញ្ញតបតិវិជានឹងពុទ្ធជាម្ចាស់លងមើលឃើញចឹង ណាដែលយើងបានសមាធិហើយយើងទៅពិចារណានៃតាំងទៅខាងតាយូរយូរទៅដូចយើងយើងកាន់តែស្លស្លហ្នឹងដកកាត់លេចទៅប្រកាន់តិចតិចតិចតិចតិចទៅរហូតដល់អស់កាំងអស់កាំងអស់កិលេសតណ្ហាអស់កាំងហើយសេចក្តីស្រឡាញ់សេចក្តីស្នេហានឹងការចេះចំពាក់ក៏អស់ទៅវិញ្ញាណហ្នឹងនៅបរិសុទ្ធខ្លានោះដល់នៅពៀនបច្ចុប្បន្នណា នៅពេលបច្ចុប្បន្នថាវិញ្ញាណនៃបរិសុទ្ធខ្លាហ្នឹងឯងហើយមិនចេះចន្ទៈទេបានព្រះលោកបានសឧបារិទេសនពៀននៅពេលបច្ចុប្បន្នគឺនៅពេលអកិលេសតែខណ្ឌ5នៅហើយដល់ទៅរស់នៅទាំងអកិលេសស្ងួតក្រែងវិញ្ញាណនឹងអត់មានចព្វវិញ្ញាណនឹងរស់នៅដោយឯងឯងប្រព្រឹត្តទៅស្មើស្មើតាមជាតិតាមរំអត់ចេះចន្ទៈ ដល់ពេលអាយុទៅចូលកម្មចន្ទពៀនហើយនៅសល់ផលញាណនៅសល់ផលញាណតែសពក្នុងការនិរន្តររៀងទៅมันបាន បើត្រឡប់កាត់កាត់ពីស្លាប់ក្នុងវាលវត្តទេវាតែបរិបត្តិណាតែបរិបត្តិតែជាមនាស្មានបាត់តែពីម៉ោងនេះ ដើម្បីត្រឹមតែជាកាយយោសេចក្តីដែល ប្រតិបត្តិឲ្យធ្វើដំណើរពួកអង្គទៅតាម